ជាមួយអ្នកអ៊ីនទាំងអស់គ្នាសួស្តីជនរួមភាសាចឹងថ្ងៃនេះយើងមកសិក្សាអឺរៀនមេរៀនទី19បាទមិនជាលំអិតទេគូណាព្រោះគ្រាន់តែជាវីដេអូអញ្ចឹងមិនប្រើពេលច្រើនទេគូនឬក៏អ្នកទាំងអស់គ្នាអាចនឹងធុញបាទអញ្ចឹងយើងចូលតែម្ដងតើមេរៀន19នេះចំណងជើងថាម៉េចតួអង្គតួអង្គតអ៊ូតួអនឹងងើជើងកើអានថាអង្គណាតើតួអង្គហ្នឹងនិយាយពីអ្វី បាទចង់ឲ្យយើងចេះដឹងអំពីអ្វីមនុស្សឬសត្វបាទអូគាត់ដឹងហ៎តួអង្គគាត់គាត់ថាម៉េចនិយាយអំពីមនុស្សឬសត្វមនុស្សឬសត្វគឺជាតួអង្គហើយតួអង្គហ្នឹងវាយ៉ាងម៉េចទៀតអឺឲ្យយើងស្គាល់ថាឧទាហរណ៍ថាក្នុងរឿងហ្នឹងមានតួអង្គម្នាក់ចឹងគាត់ណាបាទម្នាក់ពីរនាក់ឲ្យគាត់ដឹងថាហើយដឹងថាតួហ្នឹងយ៉ាងម៉េចគាត់ណាបាទអូតាកាហ្នឹងហេកូនទៅធ្លាប់មើលរឿងហ៎តោះអញ្ចឹងយើងចូលទៅមេរៀនទាំងអស់គ្នាគាត់ណានិងអ្នកទាំងអស់គ្នា តោះបំនិនបំនិនចូលអានរឿងនិទានចូលអានរឿងនិទានខាងក្រោមខាងក្រោមនឹងកត់ចំណាំនឹងកត់ចំណាំតួអង្គក្នុងរឿងតួអង្គក្នុងរឿងបាទតួអង្គក្នុងរឿងអញ្ចឹងលោកគ្រូអានមួយចប់ បំនិនចូលអានរឿងនិទានខាងក្រោមនិងកត់ចំណាំតួអង្គក្នុងរឿងបំនិនចូលអានរឿងនិទាន ខាងក្រោមនឹងកត់ចំណាំតួអង្គក្នុងរឿងបាទអញ្ចឹងកូនកត់ចំណាំឲ្យថាអូកូនហោបតិចទូទន្សាយទូទន្សាយល្អចេះណាចេះអីខ្លះអញ្ចឹងគាត់មកជួមកថ្ងៃក្រោយទៅកូននឹងឆាប់ចេះដឹងពីព្រោះកូនណាកូនដឹងហើយកូនកត់ចំណាំហ្នឹងបានជួយចេះដឹងហ่ะចឹងមុននឹងបន្តមេរៀនយើងយើងមើលរូបដែលគេចង់បង្ហាញចឹងគុំឃើញរូបអ្វីខ្លះណាក្នុងនឹងកូនឃើញក្មេងកុមារ4នាក់ ភីមបាទក្មេងបាទមកកុមារី4នាក់អញ្ចឹងក្មេងៗហ្នឹងមានកុមារា2នាក់មានកុមារី2នាក់សរុប4នាក់ហើយរូបអីទៀតកូនទុនសាយកំពុងកាន់បាទទុនសាយទុនសាយដូចជាមនុស្សហ្នឹងណាប៉ុន្តែក្បាលទុនសាយគេតំណាងតួអង្គហើយចម្លែកហ្នឹងកូនបាទមិនសួរគេពាក់ពាក់អីពាក់មួកពាក់មួកមួកកណាត់មួកអីគេណាមួកតុក្កតាហើយនឹងស្អីដែលកំពុងស្ដាប់ហ្នឹងកោពងដេកបាទគឺសัตว์ សាច់ណាគោមានសាច់គោគោពងទៅដេកដេកអីអាថាដេកក៏បានដេកអង្គុយអង្គុយអង្គុយដេកហើយក៏បីក៏ណាអីទៀតគុនពងឆោអាមានអីទៀតមានឆ្កែជ្រូកទាទាឆ្មាឆ្មាខ្លាខ្លាស្វាកំពុងតែស្ដាប់ហើយស្ដាប់រឿងនិទានរបស់ទន្សាយក៏ណាអីចេះស្ដាប់មើលតែមនុស្សក៏ណាអា តោះឥឡូវយើងទៅមើលណាមេរៀនរបស់យើងបានដាក់ឆ្មាឆ្មាក្នុងតុក្កតាហ្នឹងឲ្យយើងស្គាល់ឆ្មាអីគ្របមើលតោះអញ្ចឹងលោកគ្រូនាំកូនអានហ្នឹងណាចាំលោកគ្រូសួរតើកូននឹងដឹងនឹងយល់អីអត់អញ្ចឹងអានតាមលោកគ្រូទាំងអស់គ្នារឿងទឹកចិត្តមេមន់រឿងទឹកចិត្តមេមន់បាទរឿងទឹកចិត្តមេមន់ហាត់អានហ្នឹងណាមកចេញសំលេង កសិករម្នាក់កសិករម្នាក់បានចិញ្ចឹមមេមាន់មួយបានចិញ្ចឹមមេមាន់មួយបាទនិងមេទាមួយនិងមេទាមួយមេមន់ភ្ញាស់បានកូនមួយសំបុកមេមន់ភ្ញាស់បានបានកូនមួយសំបុកតើហាត់អានទាំងអស់គ្នា មេមេទាក៏ភ្ញាស់បានកូនតើប៉ុណ្្នឹងចុះមេទាក៏ភ្ញាស់បានកូនមួយសំបុកដែរណាមួយសំបុកដែរមួយសំបុកដែរហើយក៏ចាចោលកូនទៅហើយក៏ចាចោលកូនទៅបាទចាចោលកូនទៅមិនដឹងថា វាដើរទៅបាត់ឬក៏គេចាប់ទៅបាត់អញ្ចឹងណាឬក៏វាស្លាប់បាត់ណាចាក់ចោលខ្លួនទៅមេមន់ឃើញកូនទាកំព្រាឃើញមេមេមន់ឃើញកូនទាកូនទាកំព្រាបាទកំព្រាគឺអត់មានម៉ែមានឪហ៎បាទនៅតែឯងនៅតែតោតយំជេចាយជេចាយហ្នឹងយំជេចាយមើលកូនចាប់ក៏យកមកចិញ្ចឹមក៏ យកមកចិញ្ចឹមអូចិត្តល្អមានមន់ណាជិះដើររកចំណីជាមួយអញ្ចឹងណាជួយមើលកូនមន់ឆ្ងល់ក៏សួរកូនមន់ឆ្ងល់ក៏សួរណាម៉ែម៉ែហេតុអ្វីបានជាម៉ែចិញ្ចឹមកូនទាហេតុអ្វីបានជាម៉ែចិញ្ចឹមចិញ្ចឹមកូនទាបាទ អញ្ចឹងកូនប្រឹងហាត់ឲ្យចេះខ្លះទៅព្រោះទៅអាចនឹងហាត់អានខ្លួនឯងមេមន់ឆ្លើយមេមន់ឆ្លើយកូនទាកំព្រាកូនទាកំព្រាវាត្រូវការការថែទាំវាត្រូវការការថែទាំដូចកូនដែរដូចកូនដែរម៉ែចិញ្ចឹមវាម៉ែចិញ្ចឹមវា ព្រោះតែវាក៏មានសិទ្ធិរស់រៀន ព្រោះតែវាក៏មានសិទ្ធរស់រៀនមានជីវិតដោយកូនដែរមានជីវិតដោយកូនដែរអាដោយកូនដែរណាយើងចោលដូចទុកឲ្យវាស្លាប់ហើយណាវាមិនសមចឹងអាចជួយបានក៏ក៏ជួយមេកូនមន់បាទកូនមន់សួរកូនមន់សួរកូនមន់សួរ ម៉ែគិតចិញ្ចឹមកូនទារហូតឬម៉ែចិញ្ចឹមម៉ែគិតម៉ែគិតចិញ្ចឹមកូនទាររហូតឬបាទម៉ែគិតចិញ្ចឹមកូនទារហូតឬមេមេមន់ឆ្លើយមេមន់ឆ្លើយទេទេដល់វាគ្រប់អាយុដល់វាគ្រប់អាយុ ម៉ែឲ្យវាទៅរៀនជាមួយកូនម៉ែឲ្យវារៀនទៅជាមួយកូនឲ្យឲ្យវាទៅរៀនជាមួយកូនបាទមកចេះទៅរៀនហើយដល់ពេលអានឹងគេប្រៀបធៀបដូចមនុស្សអញ្ចឹងណាបាទគេលើកពីសัตว์ប៉ុន្តែសុទ្ធតែតម្លៃវាមនុស្សជាអ្នកឲ្យ តំឡៃហើយតើទៅនឹងតម្លៃរបស់មនុស្សបាទយើងតកតងជាងរឿងនីតិណារឿងប្រឌិតអីចឹងណា ដល់ណាមិញដល់ញៀកហើយដល់ពេលវាអាចចិញ្ចឹមខ្លួនបានហើយដល់ពេលវាអាចចិញ្ចឹមខ្លួនបានណាម៉ែឈប់ជួយវាហើយម៉ែឈប់ជួយវាហើយអាឈប់ជួយវាហើយព្រោះចិញ្ចឹមខ្លួនបានមែនណាដូចយើងមនុស្សអញ្ចឹងរៀនញ៉ាំបាយខ្លួនឯងហើយណារៀនងូតទឹករៀនធ្វើម្ហូបខ្លួនឯងបាទទោះតែចេះអញ្ចឹងរស់នៅបានហើយ ជាពិសេសចេះរកស៊ីណាគេធ្វើការងារតកូនកូនលន់មាត់កូនកូនលន់មាត់យីម៉ែខ្ញុំចិត្តល្អណាស់យីម៉ែខ្ញុំចិត្តល្អណាស់បាទយីម៉ែខ្ញុំចិត្តល្អណាស់តាមរយៈរឿងនិទានខាងលើនេះតាមរយៈរឿងនិទានខាងលើនេះគឺអត្ថន័យហ្នឹងណា យើងឃើញមានតួអង្គយើងឃើញមានតួអង្គកសិករកសិករមេមន់មេមន់កូនមន់កូនមន់មេទាមេទានិងកូនទានិងកូនទាបាទកាលណាយើងរៀនយើងអានសាច់រឿងមួយអត្ថបទមួយយើងដឹងមានតួណាណាខ្លះហើយជាពិសេសអំពីលក្ខណៈរបស់តួអញ្ចឹងកូនសាហាត់អានខ្លួនឯងមើលទាំងអស់គ្នាហាត់អានជាមួយគូមតនាបាទពីលើមក ចាប់ផ្ដើមមេរៀនទី19តួអង្គបាននិនចូលអានរឿងនិទានខាងក្រោមនិងកត់ចំណាំតួអង្គក្នុងរឿងបាទក្នុងរឿងតោះអានគឺរឿងទឹកចិត្តមេមន់ការវិកលម្នាក់ បញ្ចឹមមេមន់មួយនិងមេទាមួយភ្ញាមេមន់ភ្ញាបានគងមួយសំបុកមេទាក៏ជួកូនមួយសំបុកដែរបានកូនក៏ចាចាញ់ចាក់ចោលកូនទៅមេមន់ឃើញកូនទាកំព្រាក៏យកមកចិញ្ចឹម កូនមន់ឆ្ងល់ក៏សួរម៉ែហេតុអ្វីបានជាម៉ែចិញ្ចឹមកូនទាមេមន់ឆ្លើយកូនកូនកូនទាកំព្រាវាត្រូវការការថែទាំដូចកូនដែរម៉ែចិញ្ចឹមវាព្រោះតែវាក៏មានសិទ្ធមានសិទ្ធ មានសិទ្ធមានសិទ្ធរស់រស់រៀនរស់រៀនរស់រៀនចេញតែហអញ្ចឹងរស់រៀនមានជីវិតដោយកូនដែរកូនមាន់សួរម៉ែគិតចិញ្ចឹមកូនទារហូតឬមេមិនឆ្លើយទេដល់វាគ្រប់អាយុម៉ែ វាទៅរៀនជាមួយកូនជាមួយកូនគូមើលអសផងគាត់ណាជាមួយកូនហើយដល់ពេលវាអាចចិញ្ចឹមខ្លួនបានម៉ែឈប់ឈប់ជួយវាហើយជួយវាហើយកូនកូនលន់មាត់យីម៉ែខ្ញុំចិត្តល្អណាស់ណាចិត្តល្អណាស់គុណថាត្រូវពាក្យគុណតាអានទាំងហើយតែ រយៈរឿងនិទានខាងលើនេះនេះយើងឃើញមានតួអង្គកសិករមេមន់កូនមន់មេទានិងកូនទាបាទអញ្ចឹងយើងនឹងដល់បាទនេះខ្លឹមសាររបស់វាបញ្ញត្តិរបស់តួអង្គតើអ្វីទៅគឺជាតួអង្គ តោះកូនហាត់អានតាមលោកគ្រូតួអង្គតួអង្គគឺជាមនុស្សគឺជាមនុស្សសត្វសត្វវត្ថុវត្ថុរូបខជាតិរូបខជាតិដែលធ្វើសកម្មភាពនៅក្នុងរឿងដែលធ្វើសកម្មភាព នៅ ក្នុងរឿងណាសអានថាសកនឹងមើជាងមើអានថាកម្មៈហើយវាភាងបើភាពអានថាសកម្មភាពណា សហកម្មភាពបានន័យថាអំពើការដែលមានអំពើក្នុងរឿងអញ្ចឹងអានឡើងវិញមកកូនទាំងអស់គ្នាតួអង្គគឺជាមនុស្សសត្វវត្ថុរូបជាតិដែលធ្វើសកម្មភាពនៅក្នុងរឿងលំហាត់អត់តាន់ទេគួនអានឡើងវិញសាថ្មីគួនណាឲ្យចាំឲ្យចេះឲ្យយល់តួអង្គ គឺជាមនុស្សសត្វវត្ថុអុកជាតិដែលធ្វើសកម្មភាពនៅក្នុងរឿងបាទបានល្អទៅបានជួយឆាប់ចេះចឹងលំហាត់នេះកូនអានហើយគេឲ្យកូនរកតួណាអានហើយឲ្យកូនរកតួតើមានតួណាណាខ្លះបាទហើយតួណាខ្លះតែប៉ុណ្ណឹងកូនតាចឹងកូនសាអានចាំលោកគ្រូជួយកូនណា ចូលអានរឿងនិទានខាងក្រៅមួយបាត់ពីតួអង្គទាំងនៅទាំងអស់នៅក្នុងរឿងបាទរឿងអអណ្ដាតរឿងអណ្ដាតនិងបេះដូងថ្ងៃមួយបោករស់ម្នាក់ហាត់អាងខ្លួនឯងទៅគូជួយបងគាត់បងគាត់នេះទៅនេះបំរើ ឲ្យយកជ្រូកនៅក្នុងអតិកូននៅត្រង់ទៅសំឡាប់សំឡាប់ណាណាបាទនោះប្រាប់អ្នកបំរើឲ្យយកអ្វីដែលល្អជាងគេខាងអានកូនអត់អត់អត់ចេះប្រកបទៅណាកូនជាងគេនៅកូនច្រឡំក្នុងខ្លួនជ្រូកជ្រូកមិនយូរទេ នេះនេះឲ្យទៅគាត់វាពិបាកមែនឲ្យឲ្យខ្លួនសាហាត់អាខ្លួនឯងហ្នឹងណាមកពីខ្លួនឌីស្ទើគាត់តែសាអានអ្នកបំរើធ្វើតាមបញ្ជាហើយក៏យកបេះដូងនិងអណ្ដាតទៅជូនចៅវាយណាចៅវាយ4 5ថ្ងៃ5ថ្ងៃក្រោយមកចៅវាយក៏ក៏ បងបងគប់គាត់ថាទី2បងគប់អ្នកបំរើឲ្យឲ្យអីចាប់ជ្រូកឲ្យចាប់ជ្រូកមួយទៀតទៅសម្លាប់ហើយឲ្យយកអ្វីដែលអានមកកូនអាកបំផុតក្នុងខ្លួនជ្រូកមកឲ្យគាត់អ្វីដែលអាក្រក់បំផុត ក្នុងខ្លួនជ្រូកមកឲ្យគាត់ ថាម៉េចមើលកូនអ្វីដែលមកប្រឹងអើអញ្ចឹងដែលអាកកបំផុតហើយឲ្យយកអ្វីដែលអាក្រក់បំផុតក្នុងខ្លួនជ្រូកមកឲ្យគាត់ បំរើនោះក៏យកបេះដូងនិងអណ្ដាតមកជូនចៅវាយដូចមុនទៀតចៅវាយក៏សួរហើយដូចម្ដេចបានជាឯងនៅតែយកបេះដូងនិងអណ្ដាតមកដដែលដដែលដូចនោះបាវក៏ឆ្លើយថាសូមលោកជ្រាបល្អឬអាក្រក់ មកតែពីសម្ដីនិងចិត្តនេះឯងគឺអណ្ដាតនិងបេះដូងណាគុំខ្សោយអានសាកូនកូនសិស្សពេលជំនេនេះកូនអត់សូវដែលហាត់អានបើកសៀវភៅអានមេរៀនទេហើយគេលេងច្រើនពេកណាកូនទាំងអស់គ្នាក៏អញ្ចឹងដែរកុំប្រហែសដូចជំនេនេះខំយករៀនណាភៅអានភៅរឿងភៅអីដែរអញ្ចឹងទើបយើងបានចេះល្អហើយយើងអានមេរៀនយើងក៏បានល្អដែរអញ្ចឹងលោកគ្រូសូមអានឡើងវិញ ហើយលោកគ្រូសួរកូនសិស្សណាកូនអាចអានជាមួយលោកគ្រូឬក៏អានស្ងាត់ស្ងាត់រឿងអណ្ដាតនិងបេះដូងថ្ងៃមួយបរោះម្នាក់បង្កប់ទៅអ្នកបំរើឲ្យយកជ្រូកនៅក្នុងទ្រុងទៅសម្លាប់បរោះនោះប្រាប់អ្នកបំរើឲ្យយកអ្វីដែលល្អជាងគេនៅក្នុងខ្លួនជ្រូកនោះឲ្យទៅគាត់អ្នកបំរើធ្វើតាមបញ្ជាហើយក៏យកបេះដូងនិងអណ្ដាតទៅជូនចវាយ 4 5ថ្ងៃក្រោយមកចៅវាយក៏បង្គាប់ឲ្យអ្នកបំរើបង្គាប់អ្នកបំរើឲ្យចាប់ជ្រូកមួយទៀតទៅសម្លាប់ហើយឲ្យយកអ្វីដែលអាក្រក់បំផុតក្នុងខ្លួនជ្រូកមកឲ្យគាត់អ្នកបំរើនោះក៏យកបេះដូងនិងអណ្ដាតមកជូនចៅវាយដូចមុនទៀតចៅវាយក៏សួរហេតុហេតុដូចម្ដេចបានជាឯងនៅតែយកបេះដូង និងអណ្ដាតមកដដែលដដែលដូច្នោះ បើក៏ឆ្លើយថា សូមលោកជ្រាបល្អឬអាក្រក់មកតែពីសម្ដីនិងចិត្តនេះឯងគឺអណ្ដាតនិងបេះដូងចឹងគេសួរតោះយើងអានសំណួរសិនចាំយើងឆ្លើយសំណួរសំណួរ1 1តើតួអង្គក្នុងរឿងនេះមាននរណាខ្លះ ក្នុងរឿងនេះមាននរណាខ្លះ2តើលោកចៅវាយប្រាប់ទៅនរណាឲ្យសម្លាប់ជ្រូក2តើលោកចៅវាយប្រើនៅប្រាប់ស្អានឹងបបតប្រាប់ប្រាប់ទៅនរណាឲ្យសំលាប់ជ្រូក3 3តើលោកចៅវាយតើលោកចៅវាយឲ្យអ្នកបំរើសម្រាប់ជ្រូក3 បំបត្តិសម្រាប់ជូនយកអ្វីមកជូនគាត់យកអ្វីមកជូនគាត់4ហេតុអ្វីបានជាអ្នកបំរើយកបេះដូងហេតុអ្វីបានជាអ្នកបំរើយកបេះដូងនឹងអន្តានឹងអណ្ដាតនឹងអណ្ដាតជូនចវាយដដែលដដែលជូនចវាយដដែលដដែលបាទតោះឥឡូវយើងសាកឆ្លើយណាបាទដឹងហើយយើងឆ្លើយរួចហើយចាំយើងកត់ត្រាទុក តើនិយាយថយថាតួអង្គក្នុងរឿងមាននរណាខ្លះតួអង្គក្នុងរឿងមានមេមន់នោះមកចេញមេមន់វិញគុនមានចៅវាយមានលោកចវាយលោកចវាយនឹងពីណាទៀតបំរើអ្នកបំរើយើងហៅថាបាវណាបាទអ្នកបំរើហើយនឹងបាវដូចតែគ្នានឹងអ្នកបំរើបាវហើយមួយទៀតពីណាអ្នកសម្រាប់ជ្រូកអឺអ្នកបំរើអ្នកបំរើតើតើ ចឹងតែ2នាក់ណាប៉ុន្តែមើលរូប3នាក់កូនណាគឺមួយទៀតអ្នកសម្លាប់បាទអ្នកកាប់ជោគមកអ្នកបំរើចឹង3នាក់កូនណាបាទ2អឺតើលោកចៅវាយប្រាប់ទៅនរណាឲ្យសម្រាប់ជ្រូកអ្នកបំរើ3នាក់អ្នកបំរើ1អ្នកឲ្យយកជូកទៅសម្លាប់ហើយអ្នកសម្លាប់គឺអ្នកកាប់ជ្រូកបាទតើលោកចៅវាយឲ្យអ្នកបំរើសម្លាប់ជ្រូកយកអ្វីជូនគាត់ យកដបងគេយកអីដបងគេយកអ្វីដែលល្អបាទកន្លែងដែលល្អបងផុតហើយនឹងអ្វីដែលអាក្រក់បំផុតបាទហើយនឹងអ្វីដែលអាក្រក់បំផុតបាទទាំងត្រូវទី4ហេតុអ្វីបានជាអ្នកបំរើយកបេះដូងនិងអណ្ដាតជូនចៅវាយដដែលដដែលបានជាបានជាអ្នកបំរើយកបេះដូងនិងអណ្ដាតជូនចៅវាយដដែលដដែលព្រោះ ល្អកន្លែងមេរៀនយើងក៏ឆ្លើយនេះណាព្រោះល្អឬអាក្រក់មកតែពីសម្ដីនិងចិត្តនេះឯងមែនទេគឺអណ្ដាតនឹងបេះបេះដូងណា បាយឆ្លោយអញ្ចឹងបាទអរគុណច្រើនទាំងអស់គ្នាអញ្ចឹងកុំភ្លេចហាត់អាននិងសរសេរអរគុណជួបគ្នានៅវីដេអូក្រោយ